ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំចង់នាំអ្នកទាំងអស់គ្នាទៅញ៉ាំអាហារ buffet មួយកន្លែងដែលនៅក្នុងក្រុងភ្នំពេញយើងដែរណាសម្រាប់អាហារ buffet មួយកន្លែងនេះសម្រាប់តម្លៃគឺតម្លៃសមរម្យហើយសម្រាប់រសជាតិសម្រាប់ខ្ញុំគឺរសជាតិឆ្ងាញ់គួរសមដែរអញ្ចឹងកុំឲ្យខាតពេលយូរទៅញ៉ាំជាមួយនឹងខ្ញុំទាំងអស់គ្នា Kiss for you ញ្ចឹងមុននឹងចាប់ផ្ដើមញ៉ាំយើងចាប់ផ្ដើមលាយទឹកជ្រលក់របស់យើងសម្រាប់ទឹកជ្រលក់ខ្ញុំចូលចិត្តលាយជាមួយនឹងខ្ទឹមសច្រាំជាមួយនឹងម្ទេសបន្ថែមពីលើទៀតហើយសម្រាប់ទឹកជ្រលក់មួយទៀតគឺទឹកជ្រលក់ទឹកត្រីកោះកុងអាហ្នឹងគឺខ្ញុំលាយដូចគ្នាជាមួយនឹងខ្ទឹមសហើយនឹងម្ទេសដូចគ្នាយើងកូវត់កូវត់វាចូលជាតិមកបន្ទាប់មកយើងចាប់ផ្ដើមអាំងសាច់សម្រាប់សាច់គោ វាស្ដាងស្ដាងអញ្ចឹងខ្ញុំ recommend អ្នកទាំងអស់គ្នាកុំអាំងវាយូរពេកណាការអាំងយូរពេកទៅធ្វើឲ្យវាសោះសាច់នឹងវារៀងអត់ជាតិណាហើយសម្រាប់ទឹកស៊ុបយើងលាយទៅយើងដាក់បន្លែ ដាក់សាច់ទៅតាមចំណងចំណូលចិត្តរបស់អ្នកទាំងអស់គ្នាអញ្ចឹងទៅហើយបន្ទាប់មកយើងចាប់ផ្ដើមញ៉ាំឥឡូវហ្នឹងសាច់របស់យើងវាឆ្អិនហើយគាត់ថាឥឡូវនេះវាឆ្អិនជ្រុលហើយបងប្អូនអើយអញ្ចឹងរសជាតិវារៀងខ្សោះបន្តិចណាហ្នឹងហើយអញ្ចឹងយើងចាប់ដើមភ្លក់ទៅនិយាយទៅខ្ញុំនិយាយមែននៅកន្លែងនេះរសជាតិគឺខ្ញុំអាចទទួលយកបានហើយអឺ សម្រាប់ទឹកត្រីវាមានជាតិជូរជូរអញ្ចឹងធ្វើឲ្យយើងញ៉ាំបានច្រើនណាណាអូនិយាយចឹងអ្នកទាំងអស់គ្នាសម្រាប់ការញ៉ាំអាហារបុហ្វេអ្នកទាំងអស់គ្នា មានតិចនិចមិនដែរក្នុងការញ៉ាំដើម្បីឲ្យយើងបានច្រើនណានិយាយរួមទៅកុំឲ្យខាតហ្នឹងហើយសម្រាប់ខ្ញុំវិញអឺគឺខ្ញុំញ៉ាំសាច់គឺខ្ញុំអត់ចោលបន្លែ ដោយសារអីយើងដាក់បន្លែចូលជាមួយនឹងសាច់ទៅធ្វើឲ្យវាគេហៅថាកុំឲ្យឆាប់តលន់ណាណាហើយជាមួយនឹងទឹកត្រីជូរជូរចឹងមកយើងអាចញ៉ាំបានច្រើនអញ្ចឹងនៅពេលដែលយើងចាប់ផ្ដើមញ៉ាំយើងមានអារម្មណ៍ថាឆ្អែតហើយអញ្ចឹងយើងអាច order សូវាយើងទៅ order សុំជាមួយនឹងម្នាស់និយាយទៅឲ្យរបស់កាត់កាត់ជាតិជូរជូរណាពេលយើងញ៉ាំទៅវាមានអារម្មណ៍ថាវាចាប់ដើមកាត់ជាតិតលន់អញ្ចឹងនៅពេលដែលយើងកាត់ជាតិតលន់ទៅយើងអាចចាប់ផ្ដើមញ៉ាំសាច់របស់យើងបានទៀតដែរអញ្ចឹងកុំឃើញខ្ញុំតូចអញ្ចឹងទេណាប៉ុន្តែខ្ញុំញ៉ាំសាច់ញ៉ាំនិយាយទៅខ្ញុំញ៉ាំបានច្រើនណាណាហ្នឹងហើយអញ្ចឹងឥឡូវយើងចាប់ផ្ដើមអាំងបន្តទៀត យើងពវល់ចុះពវល់ឡើងទៅសាច់យើងយើងនេះឥឡូវយើងចាប់ផ្ដើមឆ្អិនហើយអញ្ចឹងយើងចាប់ផ្ដើមញ៉ាំបន្ថែមទៀតអឺមួយទៀតអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាមានឃើញទេខ្ញុំអត់ចូលចិត្តនៅពេលដែលញ៉ាំ buffet មិនថា buffet ឬក៏ញ៉ាំបាយអីទេខ្ញុំអត់ចូលចិត្តត្រឡប់ញ៉ាំភេសជ្ជៈឬក៏ញ៉ាំទឹកទេអញ្ចឹងខ្ញុំនៅពេលដែលខ្ញុំញ៉ាំចប់ហើយបើខ្ញុំចាប់ផ្ដើមញ៉ាំទឹកចុងក្រោយអញ្ចឹងចំណុចកន្លែងនេះដែរគឺធ្វើឲ្យ ឲ្យអ្នកទាំងអស់គ្នាញ៉ាំបានច្រើនដូចគ្នាហើយមួយទៀតដែរគឺយើងធ្វើឲ្យកាពះយើងដើរស្រួលដែរបើនិយាយជាក់ស្ដែងទៅណាហ្នឹងហើយអញ្ចឹងសម្រាប់កន្លែងនេះ អាហារ buffet នៅទីនេះគឺអត់ចាំបាច់ឲ្យអ្នកទាំងអស់គ្នាទៅចាប់សាច់ចាប់បន្លែខ្លួនឯងទេគឺយើងគ្រាន់តែហៅសុវិរបស់គេមក យើង order ទៅតាមអ្វីដែលយើងចង់បានទៅយើងមានមនុយនៅក្នុងហ្នឹងណាយើងមើលទៅយើងពេញចិត្តសាច់អីបន្លែអីគេនឹងយកមកឲ្យយើងហើយនិយាយទៅចំណុចកន្លែងនេះខ្ញុំថាល្អពួកដូចសារអីវាអត់